នៅក្នុងសម័យសាមកុបសង្គ្រាមវឹកវរទូទាំងរាជវង្សហានចំនួនដណ្ដើមអំណាចនិងដណ្ដើមទឹកដី បានផ្ទុះឡើងរវាងស្ដេចក្រាញ់និងស្ដេចក្រាញ់នៅទីបំផុតទៅ មានតែស្ដេចក្រាញ់3រូបប៉ុណ្ណោះដែលអាចបង្ក្រាបស្ដេចក្រាញ់ដទៃទៀតបង្កើតជាសម័យសាមកុកឡើងគឺនគរតុងអ៊ូដឹកនាំដោយគ្រួសារត្រកូលស៊ុននគរអ៊ួយដឹកនាំដោយគ្រួសារត្រកូលឆាវនិងស៊ូហាន ដឹកនាំដោយគ្រួសារត្រកូលលីវ រឿងដែលយើងស្មានមិនដល់នោះអ្នកដែលគ្រប់គ្រងទឹកដីប្រទេសចិនទាំងមូលមិនមែនជា គ្រួសារត្រកូលស្ដេចក្រាញ់ទាំង3នោះទេតែបែជាធ្លាក់ទៅលើគ្រួសារត្រកូលស៊ឺម៉ាទៅវិញត្រកូលស៊ឺម៉ាគឺជាអ្នកក្រៅបង្គាប់គ្រួសារត្រកូលឆៅតើមានព្រឹត្តិការណ៍អ្វី ខ្លះទៅត្រកូលស៊ឺម៉ាអាចគ្រប់គ្រងប្រទេសចិន បង្កើតជារាជវង្សជីនឡើង នៅចុងរឿងសាមកុកដែលផលិតឆ្នាំ2010កូនក្មេងម្នាក់ត្រូវជាកូនរបស់ស៊ឺម៉ាចៅហើយក៏ត្រូវជាចៅរបស់ស៊ឺម៉ាអ៊ីដែរកូនក្មេងម្នាក់នេះហើយឈ្មោះថាស៊ឺម៉ាយៀនគឺជាអ្នកបង្រួបបង្រួមនគរទាំង3ហើយបង្កើតរាជវង្សជីងឡើងនៅក្នុងជើងរឿងនោះគេក៏បានសូត្រគំនាបមួយឃ្លាដែរនៅក្នុងសួនច្បារមានដើមឈើនៅលើដើមឈើមានរៃរៃខំប្រឹងយំចង់ផឹកទឹកសិនសើម រៃមិនដឹងកណ្ដូបនៅពីក្រោយកំពុងអោបកគ្រូសាស៊ឺម៉ាអ៊ីប្រៀបដូចជាកណ្ដូបអញ្ចឹងឱកាសមិនទាន់មកដល់សំងំលាក់ខ្លួនលាក់សមត្ថភាព ពេលដែលគេកំពុងសបាយភ្លេចខ្លួន គ្មានការប្រុងប្រយ័ត្នតកោស៊ឺម៉ាប្រឹងតែមួយដង្ហើមបាន ទឹកដីទាំងមូលខ្ញុំនៅចាំពាក្យស៊ឺម៉ាអ៊ីមួយម៉ាត់បានពោលថាជំដកដាវតែម្ដង ទេ តែខ្ញុំសំលៀងវាជិត10ឆ្នាំហើយ។ រាជវង្សចិនគឺជារាជវង្សដែលអធិរាជគ្រប់គ្រងប្រទេសចិនរវាងសតវត្សទី3និងសតវត្សទី5វាត្រូវនឹងឆ្នាំ266ដល់420នៃគ្រិស្តសករាជវាត្រូវបានបង្កើតឡើងបន្ទាប់ពីការបង្រួបបង្រួមនគរទាំង3រាជវង្សចិនដែលគ្រប់គ្រងដោយតកូស៊ូម៉ាបានទទួលជោគជ័យបង្រួបបង្រួមប្រទេសចិនម្ដងទៀតតែរាជវង្សនេះក៏មិនស្ថិតស្ថេរយូរអង្វែងដែរវាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់វឹកវរម្ដងទៀត រឿងរ៉ាវនៃរាជវង្សចិនត្រូវរៀបរាប់ពីការធ្វើរដ្ឋប្រហាររបស់ស៊ឺម៉ាអ៊ីនៅឆ្នាំ239ឆាវអ៊ុយដឹងថាជំងឺខ្លួនធ្ងន់គោមិនអាចរស់បានយូរទៀតទេក៏បានទេរាជឲ្យបុតតូចឆាវហ្វាងដែលទៅមានអាយុ8ឆ្នាំឡើងសោយរាជបន្ត ហើយគាត់ក៏បានតែងតាំងឆាវសួងជារាជានុសិទ្ធនិងជាមេតបធំជួយជ្រោមជ្រែងរាជការដែរ 5ឆ្នាំក្រោយមកគឺឆ្នាំ244ឆាវស៊ូងនិងស៊ីហ៊ូសៀនបាន លើកទ័ព70000នាក់ទៅទន្ទ្រានភៀកខាងលិចគឺនគរស៊ូនគរស៊ូបាន លើកទ័ព30000នាក់មកការពារហើយ មេដឹកនាំទ័ពគឺវ៉ាងភីងវ៉ាងភីងបានបោះជំរំទ័ពនៅលើភ្នំស៊ីងស៊ីតបអ៊ុយវាយច្រើនលើកច្រើនសារតែមិនអាចជួយឈ្នះតបស៊ូបានទេ ស្បៀងក៏អស់ទៀតពេលនោះឆៅស៊ុយបានឲ្យប្រមូលពីរះសិន ធ្វើឲ្យរះជាច្រើនអត់ឃ្លានខ្លះដាច់ពុះស្លាប់ដោយនៅតែមិនអាចច្បាំងឈ្នះឆៅសួងបានដកទ័ពទៅលក់យ៉ាងវិញនៅថ្ងៃទី4ខែកុម្ភៈឆ្នាំ249ស៊ឺម៉ាអ៊ីបានរៀបចំផែនការធ្វើរដ្ឋប្រហារព្រោះថ្ងៃស្អែកគឺជាថ្ងៃឆេងមេឃស្ដេចឆៅហ្វាងនិងឆៅសួងបាន ចេញពីរាជធានីទៅសែនភ្នូដូនតា ក្រោយពីរដ្ឋប្រហារបានជោគជ័យអំណាច បានធ្លាក់លើកណ្ដាប់ដៃស៊ឺម៉ាអ៊ីបន្ទាប់ពីរដ្ឋប្រហារបាន2ឆ្នាំ គឺនៅឆ្នាំ256ថ្ងៃទី7ខែកញ្ញាស៊ឺម៉ាអ៊ីក៏បានទទួលមរណភាពទៅពេលនោះស៊ឺម៉ាស៊ឺក៏ទទួលតំណែងពីឪពុករបស់គាត់មួយឆ្នាំក្រោយមកតុងអ៊ូបានលើកតប40000នាក់ចូលទឹកដីអ៊ួយនៅម្ដុំបឹងចាវដឹកនាំ តបដោយជូកឺខ កូនរបស់ជូគឺជីងក្មួយរបស់ជូគឺលៀងពេលនោះស៊ឺម៉ាស៊ឺបានបញ្ជាឲ្យប្អូនប្រុសរបស់គេស៊ឺម៉ាចៅដឹកនាំទ័ព70000នាក់ទៅបង្ក្រាបដំបូងឡើយតបអួយ បានវាយុជ័យជំនះទួនទួនធ្វើឲ្យពួកគេសប្បាយចិត្តភ្លេចខ្លួន ទីបំផុតទៅ ជូកឹកខបានឲ្យតបអួយផឹកទឹកបឹងចៅលង្ហល់គ្រប់គ្រប់គ្នា តបអួយដែលនៅសេសសល់ពីការលងទឹកបានរត់របាត់របាយ ហើយការប្រាជ័យនេះ ធ្វើឲ្យស៊ឺម៉ាចាវដកខ្លួនទៅលក់យ៉ាងវិញ ពេលទៅដល់រាជធានីវិញស៊ឺម៉ាចាវមិនត្រូវបានស្ដីបន្ទោសពីបងប្រុសទេហើយបងប្រុសរបស់គាត់បានលើកទឹកចិត្តថា ទុកវាជាបទពិសោធន៍ជីវិតទៅ។ ដល់នៅឆ្នាំ254ស៊ឺម៉ាស៊ឺបានទម្លាក់ស្ដេចឆៅហ្វាងហើយលើកឆៅកៅអាយុ14ឆ្នាំឡើងសោយរាជជំនួសវិញដោយចោទថាឆៅហ្វាងលមោបស្រីស្រាមិនគិតពីប្រទេសជាតិក្រៅពីទម្លាក់ស្ដេចឆៅហ្វាងក៏មានការក្រោកបះបោរកើតឡើង ប្រឆាំងនឹងត្រកូលស៊ឺម៉ានៅក្រុងស៊ីឈួនឆ្នាំ255តបបោលមាន គ្នា60000នាក់ដឹកនាំដោយ គួយគួនជីនស៊ឺម៉ាអ៊ឺស៊ឺបានលើកតបមួយសែនអ្នកទៅ បង្ក្រាបសង្គ្រាមនេះស៊ឺម៉ាស៊ីបានទទួលជ័យជំនះប៉ុន្តែគាត់បានធ្លាក់ខ្លួនឈឺគាត់ដឹងថាគាត់មិនអាចរស់បានយូរទៀតទេគាត់ក៏បាន ផ្ទេរតំណែងឲ្យប្អូនប្រុសរបស់គាត់គឺស៊ឺម៉ាចាវនៅ ថ្ងៃទី23ខែមីនា ឆ្នាំដដែលស៊ឺម៉ាស៊ឺក៏បានទទួលមរណភាពទៅ។ មួយឆ្នាំក្រោយមកជូគឺតាន ត្រូវជាបងប្អូន ជូគឺលៀងដែលគេមិនសូវស្គាល់ឈ្មោះសោះបានក្រោកប្រឆាំងនឹងតកោស៊ឺម៉ានៅ ក្រុងស៊ីឈួនដដែលពេលនោះស៊ឺម៉ាចៅបានលើកតបទៅដោយផ្ទាល់ព្រមទាំង នាំស្ដេចទៅជាមួយ ផងដែរដើម្បីការពារខ្លួន ខ្លាចមានការបះបោរដោយចំនួនឪពុករបស់ខ្លួនធ្លាប់ធ្វើ សង្គ្រាមរវាងជូកតាន បានអូសបន្លាយពេលអស់2ឆ្នាំទើបបង្ក្រាបបានស៊ឺម៉ាចៅបានចាប់បានឆ្លើយសឹកជាច្រើនពេលនោះទីប្រឹក្សាគាត់បានឲ្យយោបល់សម្រាប់ចោលទាំងអស់កុំឲ្យមាន ការបះបោរលើកក្រោយម្ដងទៀតប៉ុន្តែស៊ឺម៉ាចៅបានបដិសេធហើយនិយាយថាឲ្យពួកគេត្រឡប់ទៅផ្ទះវិញចុះបើគ្មានអ្នកដឹកនាំទេតើពួកគេបះបោរយ៉ាងម៉េចកើត ហើយពេលនេះពួកគេគ្មានមេដឹកនាំទេតើយើងនៅ ខ្វល់ខ្វាយអ្វីទៀតក្រោយពីការបង្ក្រាបការបះបោរទទួលបានជ័យជំនះយ៉ាងធំធេងឆាវកាវបាន ប្រទានងារឲ្យគាត់ជាស្ដេចជីននៅថ្ងៃទី2ខែ6ឆ្នាំ260ឆាវកាវបានរៀបចំគម្រោងសម្រាប់ស៊ឺម៉ាចាវប៉ុន្តែរឿងនេះត្រូវបែកការ ស៊ឺម៉ាចៅបានបញ្ជាឲ្យគេសម្លាប់អង្គរៈទាំងអស់របស់ឆៅកៅចោលហើយទម្លាក់គេជារាសសាមញ្ញបន្ទាប់មកគេបានលើកគ្រូសាស្ត្រត្រកូលឆៅម្នាក់ទៀតគឺឆៅហួងដែលមានអាយុ15ឆ្នាំឲ្យឡើងគ្រងរាជបន្តក្រោយពីការបង្ក្រាបការបះបោរផ្ទៃក្នុងរួចហើយស៊ឺម៉ាចៅបានបើកយុទ្ធនាការដណ្ដើមទឹកដីនគរស៊ូមកគ្រប់គ្រងមុនគេបង្អស់ ពេលគាត់លើកផែនការនេះមកប្រជុំមានមន្ត្រីជាច្រើនបានជំទាស់នឹងផែនការនេះប៉ុន្តែគាត់នៅតែបន្តផែនការគាត់ដោយគាត់បានរៀបចំយុទ្ធសាស្ត្រ6ឆ្នាំ ដើម្បីលេបទឹកដីស៊ូហានគាត់ក៏បាន បន្តទៀតថាពេលនេះជាឱកាសល្អដែលយើងវាយស៊ូហានហើយព្រោះ គេមានស្ដេចល្ងងខ្លៅដូចនេះគេងាយស្រួលឲ្យយើង បង្ក្រាបគេ ចាប់តាំងពីពេលនោះមកម្នាក់ម្នាក់ត្រូវគិតតែពីចម្បាំងនរណាដែលហ៊ានគិតថាច្បាំងមិនឈ្នះគឺសម្លាប់ចោលបាទសូមជម្រាបសួរថ្ងៃនេះខ្ញុំនឹងលើកយកព្រឹត្តិការណ៍ខ្លះនៃការបះបោររបស់ ចៅហួយ និងសង្គ្រាម រវាងស៊ឺម៉ាយានកូនប្រុសស៊ឺម៉ាចៅ កំចាត់នគរតុងអ៊ូដោយសង្ខេបសូមសម្ដាប់ទាំងអស់គ្នា នៅឆ្នាំ263នៅពេលនោះនគរអ៊ួយបានលើកទ័ពធំ ទៅកំចាត់នគរស៊ូមេតបជាងវ័យបានដឹកនាំកម្លាំងស៊ូដើម្បីទប់ទល់នឹងការឈ្លានពាននៅតាចុងយិនពីងគន់និងជាងកប៉ុន្តែគាត់មិនអាចទប់ទល់នឹងកម្លាំងអ៊ួយបានទេ ទីបំផុតទៅគាត់ត្រូវបានបរាជ័យហើយតបអ៊ុយបានចាប់គាត់ជាឆ្លើយសឹកនៅក្រោមធ្វើដៃមេតបទាញអ៊ីក្រោយពីដំណឹងចាញ់របស់ជាងវ័យលីវសានក៏បានចោះចាញ់ដោយមិនតស៊ូនៅឆ្នាំបន្ទាប់ជាងវ័យបានញុះញង់ចុងហួយឲ្យក្រោកបះបោនៅឆេងឌូប្រឆាំងនឹងស៊ឺម៉ាចៅដែលគេលើកឡើងថាត្រកូលស៊ឺម៉ាក្បត់ស្ដេចអ៊ុយជ្រេងរាជបើលោកនៅស្រឡាញ់ត្រកូលឆៅត្រូវក្រោកបះបោដើម្បីជួយរាជវង្សអ៊ុយ ហើយគាត់សង្ឃឹមថានឹងប្រើឱកាសនេះដើម្បីទទួលអំណាចយោធានិងស្ដារនគរស៊ូឡើងវិញទោះជាយ៉ាងណាក៏ដោយ មានមន្ត្រីមួយចំនួនរបស់ចៅហួយ មិនមានឆន្ទៈចូលរួមក្នុងការបះបោរនេះទេ បានចាប់ដើមមានទំនាស់ផ្ទៃក្នុងចុងហួយបានប្រកាសបះបោរនៅឆ្នាំ264ប៉ុន្តែកងទ័ពរបស់គាត់ បានប្រឆាំងនឹងគាត់ហើយ បានសម្លាប់គាត់នឹងចាងវ័យចោល។ គាត់បានស្លាប់នៅអាយុ43ឆ្នាំស៊ឺម៉ាចៅមិនដេញដោលការបះបោររបស់នគរស៊ូឡើយគាត់បានលើកលែងទោសប្រហារជីវិតអ្នក ដែលធ្លាប់បះបោរបន្ទាប់ពីបង្ក្រាបការបះបោររបស់ចុងហ៊ួយស៊ឺម៉ាចៅបានធ្វើវិសោធនកម្មច្បាប់និងប្រព័ន្ធសេវាកម្មស៊ីវិលស្របតាមរបៀបដែលគាត់ចង់បានគាត់បានបង្កើតរាជវង្សសក្តិភូមិទាំង5នៃជើ ដែលប្រពន្ធនេះធ្លាប់ប្រើ ក្នុងសម័យចក្រភពឈីងហើយគាត់បានផ្ដល់ងារឲ្យឪពុករបស់គាត់ស៊ឺម៉ាអ៊ីជាស្ដេចសៀននៃជីននិងបងប្រុសស៊ឺម៉ាស៊ឺជាស្ដេចជីននៃជីននៅចុងឆ្នាំនោះស៊ឺម៉ាចៅបានពិចារណាថាអ្នកណាត្រូវស្នងតំណែងពីគាត់គាត់បានពិចារណាយ៉ាងមុតមមទៅលើកូនប្រុសពៅរបស់គាត់ គឺស៊ឺម៉ាយូដែលត្រូវ បានស៊ឺម៉ាស៊ឺចិញ្ចឹមតាំងពីតូចហើយស៊ឺម៉ាស៊ឺមិន មានកូនប្រុសទេ ហើយគាត់ស្រឡាញ់ស៊ឺម៉ាយូណាស់ហើយស៊ឺម៉ាស៊ឺក៏ធ្លាប់មានស្នាដៃជាច្រើនដោយការដឹងគុណរបស់គាត់ស៊ឺម៉ាចៅចង់លើកកូនទី2ឲ្យស្នងតំណែងប៉ុន្តែមានទីប្រឹក្សាជាច្រើនរបស់គាត់ បានផ្ដល់យោបល់ឲ្យលើកកូនច្បងស៊ឺម៉ាយានជំនួសវិញទីបំផុតទៅស៊ឺម៉ាចៅក៏សម្រេចចិត្តឲ្យស៊ឺម៉ាយានបន្តតំណែងពីគាត់ នៅថ្ងៃទី6ខែកញ្ញា ឆ្នាំ665ស៊ឺម៉ាចៅបានទទួលមរណភាពគាត់ត្រូវបាន បញ្ចុះជាមួយអ៊ីស្រាអែលនៅថ្ងៃទី20ខែតុលាឆ្នាំ265 4ខែក្រោយមកស៊ូម៉ាយៀនបានទទួលសិទ្ធិអំណាច ពីឪពុករបស់គាត់ស៊ូម៉ាយៀនបានរៀនតាមឆាវភីទម្លាក់ស្ដេចអ៊ួយគឺឆាវហួងឲ្យ ដាក់រាជបញ្ចប់រាជការអ៊ួយនិងបង្កើតរាជវង្សជីនឡើង។ នៅឆ្នាំ265ព្រះចៅអធិរាជអ៊ួយចុងក្រោយបានដាក់រាជឲ្យប្រគល់រាជបល្ល័ង្កដល់សឺម៉ាយៀនដែល បានក្លាយជាអធិរាជជីនដំបូងគេបង្អស់ក្រោយពីទម្លាក់ស្ដេចអ៊ួយត្រកូលឆាវហើយ បានឡើងគ្រងរាជក្នុងនាមជាអធិរាជអ៊ូនីជីនសឺម៉ាយៀនបានផ្ដោតអារម្មណ៍ភ្លាមភ្លៀងទៅលើការដណ្ដើមនគរចុងក្រោយនៃនគរទាំង3គឺតុងអូដែលគ្រប់គ្រងភៀអាគ្នេយ៍នៃប្រទេសចិន។ នៅឆ្នាំ280គ្រិស្តសករាជកងទ័ពជីន200,000នាក់បានចែកជា6ផ្លូវដែលធ្វើដំណើរតាមផ្លូវទឹកនិងផ្លូវគោកវាយលុកតុងអូពីស៊ីឈួននិងទិសខាងជើងទ័ពជីនបានបែកការតស៊ូទាំងអស់យ៉ាងឆាប់រហ័សមេទ័ពជូឌីបានលើកទ័ព30000នាក់មកទប់ទល់នឹងនគរអ៊ុយប៉ុន្តែมันអាចទប់ជាប់ក្រោយពីយកឈ្នះមេតបជូឌីហើយ កម្លាំងឈិនបានឡោមព័ទ្ធនគរអ៊ូគឺទីក្រុងណានជីងដែល មាន អ្នកការពារប្រហែល20000នាក់ដោយដឹងថានគរត្រូវវិន័យអ្នកគ្រប់គ្រងតុងអ៊ូបានចុះចាញ់នគរជីនហើយប្រទេសចិនបានបង្រួបបង្រួម តែមួយម្ដងទៀតទោះបីប្រទេសចិនបង្រួបបង្រួមក៏ដោយក៏ស៊ឺម៉ាយាននៅតែខ្លាចប្រវត្តិសាស្ត្រជ្រាំដែរគឺដោយគ្រួសារត្រកូលឆាវដែលអំណាចធ្លាក់លើកណ្ដាប់ដៃអ្នកដទៃមិនមែនក្រុមគ្រួសារខ្លួនឯង។ ដើម្បីប្រកាសកុំឲ្យមានការបះបោរណាមួយកើតឡើងទើបគាត់ចាត់ចែងឲ្យក្រុមគ្រួសាររបស់ខ្លួន មានអំណាចពេញដៃតែការធ្វើបែប នេះបែរជាបង្កគ្រោះថ្នាក់ដល់ធំទៅវិញការដែលគាត់រៀបចំបែប នេះបែរជាបង្កចំនួនរាជវង្សដណ្ដើមអំណាចរវាង ស្ដេចទាំង8អង្គទៅវិញស៊ឺម៉ាយៀនបានសោយទីមង្គតនៅថ្ងៃទី16ខែឧសភាឆ្នាំ290 តើបងប្អូនចង់ឲ្យខ្ញុំលើកយកសង្គ្រាមស្ដេចទាំង8អង្គនៃរាជការជិញមកអធិប្បាយទេបើសិនចង់ស្ដាប់សូមបញ្ចេញយោបល់ខាងក្រោមបាទខ្ញុំសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃសង្ឃឹមថាជួបបងប្អូន នៅវីដេអូក្រោយៗទៀតស្ដាប់ដោយការពិចារណាជៀសវាងការជឿអ្វីមួយ ដែលងាយងាយដោយមិនបានស្វែងរកការពិតដោយខ្លួនឯង បាទសូមជម្រាបសួរបងប្អូនជនរួមជាតិទាំងអស់ថ្ងៃនេះខ្ញុំនឹងលើកយកភាគ2នៃរាជវង្សជីនត្រង់វៀកស៊ឺម៉ាចៅសញ្ជ័យយកទឹកដីនគរស៊ូមកគ្រប់គ្រងសូមសម្ដាប់ទាំងអស់គ្នា នៅឆ្នាំ262ស៊ឺម៉ាចៅបានចាប់ផ្ដើមពិភាក្សាការឈ្លានពាននគរស៊ូមន្ត្រីជាច្រើនជំទាស់នឹងផែនការរបស់គាត់ តែទោះជាយ៉ាងណាក៏ដោយ នៅទីបំផុតទៅគាត់បានសម្រេចចិត្តដឹកនាំទ័ពសញ្ជ័យយកទឹកដីនគរស៊ូដដែលនៅពេលនោះស៊ឺម៉ាចៅបាន ចេញសេចក្តីប្រកាសមួយដែលបាននិយាយថាចាប់តាំងពីយើងបង្ក្រាបការបះបោរនៅស៊ូឈွန်មកយើង គ្មានសង្គ្រាមអស់រយៈពេល6ឆ្នាំហើយក្នុងឡុងពេលនោះយើងបានរៀបចំអាវុធស្បៀងនិងជួសជុលគ្រឿងសឹកបានយ៉ាងល្អឥឡូវនេះទឹកដីនគរតុងអ៊ូ មានទំហំធំពណ៌ដូចទឹក វានឹងបង្កបញ្ហាដល់យើងក្នុងការវាយលុកបើយើងវាយលុកយើងត្រូវផលិតទូកចំបាំងទៀតដូចនេះ យើងគួរតែវាយនគរស៊ូទៅជាការប្រសើរជាងខ្ញុំគិតថានគរស៊ូមានកងទ័ពប្រហែល9សែននាក់ដែលក្នុងនោះមិនតិចជាង40,000នាក់កំពុងឈរជើងនៅឆេងទូ និងកន្លែងផ្សេងទៀតប្រឆាំងនឹងព្រឹត្តិការណ៍ណាមួយ។ កងទ័ពដែលនៅសេសសល់មួយចំនួនមិនលើសពី50ម៉ឺននាក់ចំណែកឯមេទ័ពខ្លាំងជាងវ័យកំពុងកាន់កាប់នៅក្រុងដាសុងដូច្នេះភៀកខាងកើតមិនអាចមានមេតបខ្លាំងនោះទេយើងត្រូវវាចូលតាមឡាវគួនដើម្បីដើមយកហានចុងទោះពួកគេបិទក្រុងមិនចេញច្បាំងក៏តបយើងអាចវាយឈ្នះតបគេដែរបន្ទាប់មកយើងត្រូវពូនស្ទាក់ដើម្បីកាត់ផ្លូវស្បៀងគេចោល ចាត់តាំងពីលីវសានធ្វើជាអធិរាជគឺជាស្ដេចដ៏ល្ងង់ខ្លៅការដួលរលំរបស់ពួកគេនឹងមានសភាពពិតប្រាកដបើយើងវាយបែកក្រុងណាមួយប្រជាជនខាងក្នុងច្បាស់ជារង្គោះរង្គើជ្រួលច្បល់ជាក់ជាមិនខានការរៀបចំផែនការសម្រាប់ការជ្រៀនពៀននគរស៊ូបានចាប់ផ្ដើម ក្រោយមកពួកគេបានវិបហាភាកខាងលិចដោយមេតបសេងស៊ីជឿនចុននិងតេងអ៊ី បន្ទាប់មកពួកគេបានបញ្ជូនទ័ព30000នាក់ទៅវាយប្រហារជាងវៃនៅតាចុងទៀតជូកូស៊ូបាន ដឹកនាំទ័ព30000នាក់ផ្សេងទៀតដើម្បីកាត់ផ្លូវក្រោយរបស់ ជាងវៃចាងហ៊ួយត្រូវបាន តែងតាំងជាមេទ័ពឲ្យដឹកនាំកម្លាំងសំខាន់ដែល មានទាហាន1សែននាក់ទៅហានជើចំណែកឯរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពវ័យគាន់ត្រូវបានផ្ដល់សិទ្ធិអំណាចនិងត្រូវបញ្ជូនទៅដើម្បីពិនិត្យកងទ័ពទាំង3ផ្លូវ។ នៅចន្លោះថ្ងៃទី20កញ្ញាដល់19តុលានៃឆ្នាំ263កងទ័ពបានចាក់ចេញពីលុកយ៉ាង នៅពេលនោះមេទ័ពម្នាក់ បានតវ៉ាថាការវិលុកនគរស៊ូគឺគ្មានប្រយោជន៍អ្វីសោះស៊ឺម៉ាចៅបានប្រហារជីវិតគាត់ ដើម្បីកុំឲ្យមានការប្រឆាំងនៃការវិលុកទឹកដីស៊ូទៀតរីឆ្កាស៊ូក្រោយពីទទួលដំណឹងការលើកទ័ពរបស់អ៊ុយក៏បានបញ្ជាមេទ័ព ដឹកនាំទ័ពថ្មើរជើងទ័ពរទេះចំបាំងនិងទ័ពសេះទៅជួយមេទ័ពជាងវៃចំណែកឯមេទ័ពផ្សេងទៀតបានបញ្ជូនទៅឈរជើងនៅតំបន់សំខាន់សំខាន់មួយចំនួនអ្នក នៅជំរំត្រូវបានបញ្ជាឲ្យដកទៅទីក្រុងហានឆេងនិងលុចឆេងចៅហួយបានបញ្ជាមេតបម្នាក់ឲ្យទៅពាត់ទីក្រុង ហានឆេងនិងលុចឆេងហើយនឹងមេតបម្នាក់ទៀតទៅវាយកក្រុងយ៉ង ចំណែកគាត់បានទៅវាយកយ៉ាងហានហើយបានសម្លាប់មេ បញ្ជាការក្រុងនោះនឹងជួយបើកផ្លូវឲ្យទ័ពគាត់កាន់តែមានភាពងាយស្រួលទន្ទឹមនឹងនោះ មេតបទីងអ៊ីបានប្រយុទ្ធជាមួយនឹងជាងវៃដោយទប់ទល់មិនតបជាងវៃបានបោះបង់ទីក្រុងចោលប៉ុន្តែតបរបស់ ជូកស៊ូបានរងចាំគាត់ជាស្រេចជាងវៃបានជាយាមវៀងផ្លូវកុំឲ្យជួបតបបង្កប់ ជាងវៃបានបន្តទៅផ្លូវជាងកដែលជាកន្លែងគាត់បានរួបរวมជាមួយមេបញ្ជាការដទៃទៀតដោយសង្ឃឹមថាអាចតស៊ូប្រឆាំងនឹងនគរអ៊ុយដោយសារការដណ្ដើមទឹកដីស៊ូដំណើរការបានល្អស្ដេចអ៊ុយបានប្រទានងារឲ្យសឺម៉ាចាវជាស្ដេចជីនការប្រទានលើកនេះសឺម៉ាចាវមិនបានបដិសេធទេក៏បានទទួលការប្រទានពីស្ដេចអ៊ុយ។ ស៊ឺម៉ាចៅបានតែងតាំងបុរសម្នាក់ឈ្មោះថាវៃស៊ូជាទីប្រឹក្សារបស់គាត់ កាលនៅក្មេងវៃស៊ូមិនមានការងារអ្វីឬធ្លាប់ធ្វើអ្វីនោះទេ ធ្វើអាជីវភាពគ្រួសារក្រីក្រប៉ុន្តែគាត់មិនក្រចំណេះដឹងនោះទេពេលដែលគាត់ចូលបម្រើស៊ឺម៉ាចៅគាត់បានបញ្ចេញសមត្ថភាពដ៏អស្ចារ្យរបស់គាត់ធ្វើឲ្យស៊ឺម៉ាចៅពេញចិត្តយ៉ាងខ្លាំងបន្ទាប់ពីជ័យជំនះនេះតេងអ៊ីបានលើកតបទៅយិនពីងហើយគាត់បានស្នើឲ្យជូកឺស៊ូ ដឹកនាំទ័ពរួមជាមួយគាត់ធ្វើដំណើរពីជីងយូទៅឆេងឌូប៉ុន្តែជូកស៊ូគិតថាការធ្វើបែបនេះនឹងល្មើសបញ្ជាទ័ពដូច្នេះគាត់បានដកទៅ ទន្លេប៊ូហើយ បានចូលរួមជាមួយនឹងទ័ពចៅហួយវិញចៅហួយបានបញ្ជូនមេទ័ពរបស់គាត់ឈ្មោះថា ធានចាង ទៅជាងជូ ដែលជាកន្លែងដែលគាត់កំទេចតបស៊ូ ធៀនចាងបានចូលរួមជាមួយនឹងតេងអ៊ីនិងបង្កើតបានជាទ័ពស្រួយទន្ទឹមនឹងនោះសុងហួយនិងជូកស៊ូបានឈានទៅដល់ផ្លូវជាងកឺចុងហួយជាមនុស្សមិនស្មោះត្រង់គេបានបាត់នឹងជូកស៊ូគេបានផ្ញើសារសម្ងាត់មួយទៅស៊ឺម៉ាចៅថាជូកស៊ូមិនព្រមចេញតបទេព្រោះគេជាមនុស្សកំសាជាលទ្ធផលជូកស៊ូត្រូវបាន ចាប់ខ្លួននិងបញ្ជូនទៅរដ្ឋធានីតបរបស់គាត់30000នាក់ ត្រូវប្រគល់ឲ្យចុងហួយទាំងស្រុង ក្រោយពីបានតប30000នាក់បន្ថែម គេបានវាយក ជាងកាប៉ុន្តែគាត់ក៏បានដកថយវិញ ព្រោះគិតថាគ្មានប្រយោជន៍អ្វីសម្រាប់គាត់ពួកគេបានលើកតបដោយសម្ងាត់ទៅ ជាងយូ ដែលជាកន្លែងដែលមេបញ្ជាការស៊ូបានចុះចាញ់ចៅស៊ិនឈៀនទៅដល់ក្រុងហ្វូដើម្បីការពារប្រឆាំងនឹងតេងអ៊ីតេងអ៊ីបានយកឈ្នះជូកូសាន នៅក្រុងហ្វូហើយជូគីសាន បានដកទៅម៉ាន់ជូតេងអ៊ីបានសម្លាប់គាត់នៅទីក្រុងម៉ាន់ជូបន្ទាប់ពីវីបៃក្រុងបន្ទាប់ពីជូគីសានស្លាប់បាត់លីសាននៅឆេងឌូមិនអាចទប់ទល់ជាប់ក៏ចោះចាញ់ក្រោយពីដំណឹងចោះចាញ់របស់លីសានផ្សព្វផ្សាយតបផ្សេងផ្សេងរបស់នគរស៊ូក៏ចាប់ដើមចោះចាញ់ជាបន្តបន្ទាប់នៅថ្ងៃទី6កុម្ភៈឆ្នាំ264ស៊ឺម៉ាចាវ បានចេញការលើកលែងទោសដល់ប្រជាជនស៊ូទាំងអស់ហើយលើកលែងពួកគេ ពីការយកពន្ធដីធ្លីពាក់កណ្ដាលសម្រាប់5ឆ្នាំបន្ទាប់ពីយកឆេងឌូបានតេងអ៊ីបានផ្ញើលិខិតមួយទៅស៊ឺម៉ាចៅហើយស្នើផែនការសម្រាប់កម្ចាត់តុងអ៊ូទៀតក្នុងសម្បត្តិនោះបានសរសេរថាក្រៅពីយើងគ្រប់គ្រងនគរស៊ូបានប្រជាជនតុងអ៊ូនិងមនុស្សកំពុងតែញាក់សាច់វាជាឱកាសល្អ ដែលយើងត្រូវបន្តវាទីទឹកដីតងអ៊ូបន្ថែមទៀតតែតេងអ៊ីបានកត់សម្គាល់ឃើញថាមេតបនិងទាហានធ្វើការប្រយុទ្ធប្រឆាំងនឹងស៊ូអស់កម្លាំងត្រូវការសម្រាគាត់បានស្នើស៊ឺម៉ាចាវចាត់តាំងមន្ត្រីទទួលបន្ទុកក្នុងការប្រមូលធនធានធម្មជាតិរបស់នគរស៊ូដូចជាអំបិលដែកស្ពាន់ដើម្បីកសាងទូកចម្បាំងត្រៀមវីលុកតង់អូមិនតែប៉ុណ្ណោះ គាត់បានបញ្ជុំបញ្ចូលស្ដេចលីវសានមន្ត្រីស៊ូនិងមេតបដែលបានចោះចាញ់ដើម្បីលបួងមេដឹកនាំនគរតុងអ៊ូឲ្យចោះចាញ់ផងដែរស៊ឺម៉ាចៅបានគិតថា ផែនការនេះមិនអាចអនុវត្តបានទេហើយគាត់បានបញ្ជូនវ័យគាត់ទៅឲ្យណែនាំតេងអ៊ីកុំឲ្យអនុវត្តផែនការនេះឲ្យសោះតេងអ៊ីនៅតែបន្តជំទាស់ហើយសំណើរបស់គាត់ក៏បានស្នើម្ដងទៀតប៉ុន្តែគាត់មិនមានចាត់វិធានការអ្វីឡើយ ធ្វើត្បិតទៅតេងអ៊ីមានការជំទាស់នឹងស៊ឺម៉ាចាវក៏ដោយក៏គាត់គ្មានបំណងចង់ក្បត់ដែរតែចុងហួយបានផ្ញើលិខិតមួយច្បាប់ថាតេងអ៊ីមានបំណងក្បត់ចង់បះបោរនៅថ្ងៃទី15កុម្ភៈស៊ឺម៉ាចាវបាន ចេញបញ្ជាឲ្យគេចាប់ខ្លួនតេងអ៊ីហើយបាននាំខ្លួនគាត់ទៅលក់យ៉ាងដល់ខ្លាចតេងអ៊ីមិនស្ដាប់បញ្ជាគាត់បានបញ្ជាឲ្យចៅហួយនាំទ័ពទៅឆេងឌូចំណែកឯស៊ឺម៉ាចាវ បានទៅក្រុងឆាងអានជាមួយអធិរាជហ៊ួយមេតបចុងហ៊ួយនិងវៃគាន់បានទៅដល់ឈេងឌូដើម្បីចាប់ខ្លួនតេងអ៊ីចុងហ៊ួយបានបញ្ជាឲ្យវៃគាន់ឈ្មោះទៅមុខដោយសង្ឃឹមថាគាត់នឹងត្រូវតេងអ៊ីសម្លាប់ប៉ុន្តែវាមិនដូចការគិតនោះទេតេងអ៊ីបានប្រគល់ខ្លួនឲ្យចាប់តាមសម្រួលនៅថ្ងៃទី29កុម្ភៈចៅហ៊ួយបានចូលឆេងទូ ប្រការនេះបានធ្វើឲ្យជ័យហួយឆ្លៀតឱកាសគ្រប់គ្រងឆេងឌូបានជាមួយនឹងសិទ្ធិអំណាចថ្មីរបស់គាត់គាត់បានសម្រេចចិត្តអនុវត្តផែនការបះបោរមុននេះភរិយារបស់ស៊ឺម៉ាចាវអ្នកស្រីវ៉ាង បានប្រមានស៊ឺម៉ាចាវថាមនុស្សដូចសុងហួយមិនគួរឲ្យទុកចិត្តទេ រាជវង្សឈិនត្រូវបានបង្កើតឡើងដោយស៊ឺម៉ាយៀនក្រោយពីទម្លាក់ស្ដេចអ៊ុយនៃត្រកូលឆាវពីតំណែងស៊ឺម៉ាយៀនបានប្រកាសឡើងគ្រងរាជ្យនៅឆ្នាំ265ហើយបានទទួលមរណភាពនៅឆ្នាំ289នៃគ្រិស្តសករាជក្រោយពីឡើងគ្រងរាជស៊ឺម៉ាយៀនបានកាន់ក្តាប់ប្រព័ន្ធនយោបាយនិងរដ្ឋបាលពេញលេញនៃចក្រភពអ៊ុយក៏ពិតមែនប៉ុន្តែក៏មានប្រសិទ្ធភាពទន់ខ្សោយក្នុងការគ្រប់គ្រងរចនាសម្ព័ន្ធផងដែរ។ ជាពិសេសអសមត្ថភាពក្នុងការគ្រប់គ្រងរដ្ឋបាលកណ្ដាលទៅលើក្រុមអភិជននិយមក្នុងតំបន់ដោយមិនបានដកហូតពន្ធនិងឲ្យពួកគេគ្រប់គ្រងតបដោយខ្លួនឯងមានគ្រួសារអភិជនជាច្រើនដែល មាន ដីច្រើនដូចជាត្រកូលស៊ីចាងត្រកូលតាស៊ូត្រកូលហៅស៊ូនិងត្រកូលស៊ីស៊ូជាដើមមានសិទ្ធិចូលរួមក្នុងនយោបាយនិងមានអំណាចក្នុងសង្គមពីព្រោះពួកគេយករបៀបដឹកនាំតាមខុងជឿនិយម ដែលបែងចែកវណ្ណៈក្នុងការគ្រប់គ្រងជាតិការដែលនគរជីយកការអប់រំមួយចំនួនរបស់ខុងជឺតែមួយជ្រុងមកប្រើវាធ្វើឲ្យកើតមានក្រុមអភិជននិយម ដែលធ្វើឲ្យអំណាចកណ្ដាលធ្លាក់ចុះយ៉ាងខ្លាំងម្យ៉ាងទៀតគ្រួសារស៊ឺម៉ាអ៊ីគឺជាគ្រួសារមានប្រវត្តិរាប់សិបចំនួនសម្បូរដោយអភិជន និងអ្នកប្រាជ្ញខុសពីការដឹកនាំរបស់មហាហានដែលកើតពីគ្រួសារកសិករ ដូចនេះ តកូស៊ឺម៉ាអ៊ីមិនយល់ច្បាស់ពីទុក្ខលំបាករបស់កសិករដោយរាជវង្សហានលីវប៉ាងទេលើពីនេះទៅទៀតកសិកររាជវង្សជីនបានទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរពីការដកហូតពន្ធហើយកសិករមួយចំនួនក៏បាន ជួលដី គេធ្វើស្រែចម្ការហើយអ្នកខ្លះទៀតក៏លក់ខ្លួនធ្វើជាទេសករក៏មាន ក្រោយពីកសិករខ្លាចជាកម្មករ និងខ្លាចជាទីស្គាល់វាបណ្ដាលឲ្យមូលដ្ឋានហិរញ្ញវត្ថុធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់រដ្ឋាភិបាលកណ្ដាលចំណែកឯនៅតំបន់ភាគអាគ្នេយ៍គឺ ជាងតុងដែលបានខ្លាចជាទឹកដីរាជវង្សជីនត្រូវបានបែងចែកឲ្យអ្នកមានអំណាចនិងព្រះអង្គម្ចាស់មួយចំនួនកាន់កាប់កាលពីចំនួននគរតុងអ៊ូកាន់កាប់អំណាចបានផ្ដល់ឲ្យប្រជារាស្ត្រនៅសេរីភាពក្នុងការសួរសំណួរពីនយោបាយនិងសារពើពន្ធ ដូចនេះអធិរាជស៊ីម៉ានៃរាជវង្សជីនបានធ្វើតាមគម្រោងនេះដើម្បីទទួលការគ្រប់គ្រងពីមហាជនជាងតុងក្រោយពីជ័យជំនះដ៏សំខាន់របស់ស៊ឺម៉ាយៀនក្នុងអំឡុងពេលតស៊ូអំណាចក្នុងចំណោមពួកអភិជននៃសម័យអ៊ុយក្រោយមកបានធ្វើស៊ឺម៉ាយៀននៅក្នុងមនសិការថាវាមិនចាំបាច់ទៀតទេ ដើម្បីផ្គប់ចិត្តក្រុមគ្រួសារដែលមានឥទ្ធិពលជាច្រើនក្នុងសម័យរាជវង្សអ៊ុយ។ ហើយគាត់បានទម្លាក់អំណាចពួកគេ ជំនួសឲ្យការប្រគល់ឋានៈនិងកិត្តិនាមដល់សមាជិកគ្រួសាររបស់ខ្លួនវិញព្រះអង្គម្ចាស់ជាច្រើនត្រូវបានគេអនុញ្ញាតឲ្យមានកងទ័ពផ្ទាល់ខ្លួនរបស់ពួកគេស្ថានភាពបែបនេះវាបានរួមចំណែកយ៉ាងសំខាន់មួយដល់ការបែកបាក់នៃចក្រភពជីនបន្ទាប់ពីមរណភាព របស់ស៊ឺម៉ាយានការបះបោររបស់ព្រះអង្គម្ចាស់ទាំង8 ការតស៊ូអំណាចបង្កសង្គ្រាមផ្ទៃក្នុងអស់រយៈពេល15ឆ្នាំនៅក្នុងគ្រួសារអាត្រីស៊ូម៉ាត្រូវបុរាណវិទូបានហៅថា ការបះបោររបស់ព្រះអង្គម្ចាស់ទាំង8អង្គឬការរំខាននៃការគ្រប់គ្រងរាជការយ៉ុងជាព្រឹត្តិការណ៍នេះបាននាំឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃរាជវង្សជីនដែលការលុបបុរាណវិទូហៅជីនខាងលិចដោយរាជធានីនៅភាគខាងលិចប្រទេសចិនគឺពីឆ្នាំ265ដល់316 ព្រះអង្គម្ចាស់ទាំង8ដែលបង្កភាពវឹកវរក្នុងតកូលស៊ឺម៉ានៃរាជវង្សជីនមានដូចជាស៊ឺម៉ាលៀងស៊ឺម៉ាវៃស៊ឺម៉ាលុនស៊ឺម៉ាចុងស៊ឺម៉ាអាយស៊ឺម៉ាយិនស៊ឺម៉ាយ៉ុងនិងស៊ឺម៉ាយីនៅក្នុងឆ្នាំ289ស៊ឺម៉ាយិនបានធ្លាក់ខ្លួនឈឺជាទម្ងន់គាត់ចង់តែងតាំងព្រះរាជបុត្ររបស់ព្រះអង្គជាមួយនឹងម្ចាស់ស្ត្រីយិនយ៉ាង ដែលបានទទួលមរណភាពតាំងពីឆ្នាំ274គឺស៊ឺម៉ាចុងតែមានមន្ត្រីជាច្រើនមិនយល់ស្របចំពោះការផ្ទេររាជរបស់ព្រះអង្គទៅលើស៊ឺម៉ាចុងឡើយតែដែលមានការជួយជ្រោមជ្រែងពីម្ដាយមីងព្រានាមយ៉ាងស៊ីនិងឪពុករបស់នាងជាមន្ត្រីម្នាក់ឈ្មោះយ៉ាងជុនដែលត្រូវជាតារបស់ស៊ឺម៉ាចុងដែលបានខ្លែងម្លំរាជសារដោយលើកខ្លួនឯងជារាជានុសិទ្ធិ តែជាការពិតទៅស៊ឺម៉ាយៀនមិនមែនឲ្យគាត់ធ្វើជារាជានុសិទ្ធតែម្នាក់ឯងនោះទេ គឺមានស៊ឺម៉ាលៀងដែលត្រូវជាពូរបស់ស៊ឺម៉ាយៀនតែរីសាត្រូវបានកែប្រែ នៅថ្ងៃទី16ខែឧសភាឆ្នាំ290ស៊ឺម៉ាយៀនបានសោយទីមង្គតទៅ អំណាចបានធ្លាក់លើកណ្ដាប់ដៃគ្រួសារត្រកូយ៉ាងវាមិនខុសពីសម័យមហាហានទេ ដែលម្ចាស់ស្ត្រីលីគ្រប់គ្រងរាជកិច្ចគឺធ្វើឲ្យប្រទេសជាតិ ចាប់ផ្ដើមវឹកវងមានចំនួនផ្ទៃក្នុងកើតឡើងនៅឆ្នាំ291ម្ចាស់ស្ត្រីជាណានហ្វេងដែលបានរៀបអភិសេកជាមួយអតិរិទ្ធអ៊ួយគឺសៀវម៉ាចុងតាំងពីអាយុ14ឆ្នាំមិនសប្បាយចិត្តដែលអំណាចទាំងអស់ធ្លាក់លើកណ្ដាប់ដៃគ្រួសារត្រកូលយ៉ាងម្ចាស់ស្ត្រីរូបនេះបានផ្ញើសារសម្ងាត់ឲ្យសៀវម៉ាវ័យ ដែលជាស្ដេចឈូលើកតបចូលរាជធានីកំចាប់អំណាច គ្រួសារតកូយ៉ាងចោលក្រោយពីធ្វើរដ្ឋប្រហារបានសម្រេចគេបានអញ្ជើញព្រះអង្គម្ចាស់យូណាន គឺស៊ឺម៉ាលៀងនិងវៃគន់ឲ្យចូលរាជធានីធ្វើជារាជានិស្សិតវិញក្រោយមកស៊ឺម៉ាវៃបានសម្លាប់គ្រួសារតកូយ៉ាងចោលទាំងអស់តែមិនយូរប៉ុន្មានគាត់ក៏ត្រូវស៊ឺម៉ាលៀងនិងវៃគន់ដកសិទ្ធិអំណាចទាំងអស់ព្រោះដោយសារគាត់ខូខើសាហាវយងខ្នងពីរ នៅរដូវក្តៅឆ្នាំ291ដដែលចាស់ស្ត្រីជា បានឲ្យអត្រិចហួយទៅសេសាសម្ងាត់មួយច្បាប់ទៀតឲ្យសឺម៉ាវៃលើកតបជួយកំចាត់សឺម៉ាលៀងចោលដោយសាររឿងអតីតកាលមួយដែលសឺម៉ាលៀង បានចំទាស់មិនឲ្យសឺម៉ាចុង ឡើងគ្រងរាជហើយម្ចាស់ស្ត្រីជាខ្លាចសឺម៉ាលៀងកាន់អំណាចអាចប៉ះពាល់ដល់អំណាចអត្រិចទៀត។ បន្ទាប់ពីកំចាត់ស៊ឺម៉ាលៀងនិងវៃគន់ហើយម្ចាស់ស្ត្រីជាបានទម្លាក់កំហុសទាំងអស់ទៅលើស៊ឺម៉ាវៃថាបានខ្លាញ់បន្លំរាជសារហើយគាត់បានកាត់ទោសប្រហារជីវិតនៅឆ្នាំនោះទៅនៅក្នុងឆ្នាំ299ម្ចាស់ស្ត្រីជាមានបំណងលើកបុតខ្លួនព្រះនាមស៊ឺម៉ាប៊ីនឲ្យខ្លាចជាអ្នកស្នងរាជបន្តដោយជំនួសស៊ឺម៉ាយូ ដែលបានតែងតាំងជាព្រះរាជបុត្រស្នងរាជតាំងពីឆ្នាំ290 មកម្លេះព្រោះថាសឺម៉ាយូគឺជាបុត្ររបស់អ្នកមនាងស៊ីជូនិងអាតរីជីនមិនមែនជាបុត្ររបស់នាងទេម្ចាស់ស្ត្រីអង្គនេះបានប្រើល្បិចកលទម្លាក់កំហុសលើសឺម៉ាយូដោយបង្អកស្រាឲ្យស្រវឹងហើយបានសរសេរសម្បត្តិមួយច្បាប់ពីគំនិតចង់បះបោជ្រេងរីកនៅទីបំផុតទៅសឺម៉ាយូត្រូវបានកាត់ទោសប្រហារជីវិតតែមានមន្ត្រីជាច្រើនជំទាស់ទៅអធិរាជជីនគ្រាន់តែដកសិទ្ធិអំណាចនិងឃុំខ្លួនក្នុងរាជដំណាក់តែប៉ុណ្ណោះ។ នៅឆ្នាំ300ម្ចាស់ស្ត្រីជាបានឲ្យគេលុបធ្វើឃាតស៊ឺម៉ាយូចោលការស្លាប់ស៊ឺម៉ាយូ បានធ្វើឲ្យព្រះអង្គម្ចាស់គ្រប់តំបន់យកលេសនេះក្រោកបះបោស៊ឺម៉ាលុនឃើញឱកាសល្អមកដល់ក៏លើកតបចូលរាជធានីហើយសម្លាប់ម្ចាស់ស្ត្រីជា និងសត្វញាតិចោលទាំងអស់ហើយឡើងធ្វើជារាជានុសិទ្ធដោយខ្លួនឯងនៅក្នុងឆ្នាំ301ដោយមិនស្កប់ស្កល់នឹងអំណាចស៊ឺម៉ាលុន បានទម្លាក់ស្ដេចនិងឃុំខ្លួនស្ដេចក្នុងរាជដំណាក់ហើយបានលើកខ្លួនឯងជាអធិរាជដោយបើកចំហការធ្វើបែបនេះវាបានបង្កឲ្យមានសត្រូវគ្រប់ទិសទី មិនដល់3ខែផងស៊ឺម៉ាលុនត្រូវព្រះអង្គម្ចាស់ផ្សេងផ្សេងកំចាត់ចោលស៊ឺម៉ាលុនត្រូវបានកំចាត់ចោលដោយព្រះអង្គម្ចាស់មួយក្រុម ដែលដឹកនាំដោយស៊ឺម៉ាជុងដូចជាព្រះអង្គម្ចាស់ស៊ឺម៉ាយិនស៊ឺម៉ាយ៉ុង ដោយយល់លេសថាការពីរាជានុសិទ្ធបានលើកតបចូលរាជធានីនៅក្នុងឆ្នាំ302សឺម៉ាសៀងរាជទាយាទបានសោយទីបង្គត់សឺម៉ាជុងបានលើកសឺម៉ាតានជារាជទាយាទជំនួសសកម្មភាពបែបនេះបានបង្កមានការបះបោរជាថ្មី ដែលលើកនេះដឹកនាំដោយសឺម៉ាយ៉ុងនិងសឺម៉ាស៊ីនសឺម៉ាស៊ីវសឺម៉ាអាយបានលើកតបចូលលោកលុយលុកយ៉ាង។ សម្រាប់ស៊ឺម៉ាចុងហើយកាន់កាប់រាជការទាំងមូលនៅក្នុងឆ្នាំ303ស៊ឺម៉ាយ៉ុងនិងស៊ឺម៉ាជីងបាន លើកទ័ពធំ ដើម្បីសងសឹកឲ្យស៊ឺម៉ាជុងពេលនោះស៊ឺម៉ាអាយ បាន ធ្វើការចរចាជាមួយស៊ឺម៉ាជីងដោយចែកអំណាចជាពីរស្មើគ្នា តែការចរចានេះមិនបានសម្រេចទេស៊ឺម៉ាយ៉ុងនិងស៊ឺម៉ាជីងបាន លើកទ័ពវិរិទ្ធនីលក់យ៉ាង។ នៅដើមឆ្នាំ304នៅពេលដែលស៊ឺម៉ាអាយកំពុងជាប់ដៃប្រយុទ្ធនឹងកងកម្លាំងរបស់ស៊ឺម៉ាយិននិងស៊ឺម៉ាយ៉ុងស៊ឺម៉ាជីដែលជាសម្ព័ន្ធមិត្តរបស់ស៊ឺម៉ាអាយ បានដឹងថាស៊ឺម៉ាអាយមិនអាចយកឈ្នះកងកម្លាំងទ័ពរបស់ស៊ឺម៉ាយិននិងស៊ឺម៉ាយ៉ុងបានទេដូចនេះគាត់បានក្បត់នឹងស៊ឺម៉ាអាយ នៅពេលដែលស៊ឺម៉ាអាយ ត្រឡប់ចូលក្រុងរុយ៉ាងវិញស៊ឺម៉ាជីបានបញ្ជាឲ្យគេចាប់ខ្លួន និងដុតសម្លាប់ស៊ឺម៉ាអាយទាំងរស់ នៅចុងឆ្នាំ304ស៊ឺម៉ាអាយ បានដឹកនាំកងកម្លាំងដោយផ្ទាល់ទៅទប់ទល់នឹងស៊ឺម៉ាយិនហើយបាននាំអាតេរីទៅជាមួយផងដែរនៅក្នុងឆ្នាំ306ស៊ឺម៉ាអាយ បានយកឈ្នះតបស៊ឺម៉ាយ៉ុងទាំងស្រុងក្រោយពីមករាភិបវឹកវរបានសម្រេចហើយ នៅឆ្នាំ307អាតេរីហួយត្រូវបានគេបំពុលឲ្យសោយទីមង្គល ស៊ឺម៉ាអាយ បានលើកអធិរាជថ្មីឲ្យឡើងសោយរាជគឺស៊ឺម៉ាឈីហើយការបំពល់នេះទៀតសោត គេមិនដឹងថា ជាស្នាដៃនរណាទេប៉ុន្តែបុរាណវិទូជឿជាក់ថាជាស្នាដៃរបស់ស៊ឺម៉ាជីបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាហើយបើបងប្អូនចង់ស្ដាប់ការដួលរលំនៃរាជវង្សជីនសូម comment នៅខាងក្រោមខ្ញុំនឹងរៀបចំឯកសារមួយចំនួនដើម្បីធ្វើការបកស្រាយពីការដួលរលំរាជវង្សនេះ